រិមិត្តជាទីមេត្រីល្បីពេញ TikTok ស្រីស្អាតម្នាក់ទម្លាយរឿងតារាស្រុកខ្មែរលក់គ្រឿងកលាយឲ្យខ្លួន ស្រាប់តែយុធរដ្ឋាចេញមុខតបផាំងផាំងកាលពីពេលថ្មីថ្មីកន្លងទៅនេះអ្នកលេងបណ្ដាញសង្គមក្នុង TikTok ម្នាក់បាននិយាយពីតារាចម្រៀងដែលរកស៊ីបោកប្រាស់លក់គ្រឿងកលាយឲ្យខ្លួនតែមិនបានបញ្ចេញឈ្មោះថាជាអ្នកណានោះឡើយនារីម្នាក់ប្រើប្រាស់គណនី TikTok មានឈ្មោះថា Love TKT បានរៀបរាប់ថាថ្ងៃនេះខ្លួន មកនិយាយពីមនុស្សបោក ហើយអ្នកបោកនោះមិនមែនជាអ្នកណា ឆ្ងាយទេ គឺអាយដលយើងនៅស្រុកខ្មែរដែលធ្លាប់លិចហើយធ្លាក់មកវិញឆ្នាំនេះនឹងត្រូវគេបោកហើយរៀនបោកគេវិញ បានរបស់កលៃមកលក់ឲ្យខ្លួន នៅក្នុងវីដេអូនេះ នារីខាងលើ បានបញ្ជាក់ថាប្រពន្ធប្រើពាក្យមិនសមរម្យដាក់ខ្លួនពេលទារលុយវិញ តែស្វាមីនិយាយគួសម នារីរូបនេះបានប្រកាសក្តែងក្តែងឲ្យយកលុយមកឲ្យខ្លួនវិញខ្លួនស្អប់មនុស្សបោកហើយខ្លួនយកយល់ប្តីនោះទេ ខ្លួនមិនចង់ឲ្យល្បីទេ តែសូមកំបោកគេទៀតនារីខាងលើបានបញ្ជាក់បញ្ជាក់ថា នេះជាវីដេអូទី1ហើយនៅក្នុងវីដេអូទី2ខ្លួននឹងបញ្ចេញឈ្មោះអ្នកបោកបើមិនប្រកល់លុយឲ្យវិញនោះទេក្រោយមានដំណឹងបែបនេះងាកមកមើលតារាចម្រៀងយុធរដ្ឋាដែលជាអ្នក លក់គ្រឿងអលង្ការនៅតាមបណ្ដាញសង្គមដែរនោះថ្ងៃទី3កុម្ភៈ2023បានបង្ហោះរូបថតជាមួយស្វាមីនិងកូនជាច្រើនសន្លឹកហើយរៀបរាប់ថា អូនអីអូន ម្នាក់ម្នាក់គេប្រឹងសាងកុសលធ្វើបុណ្យដាក់ទានណាស់ផ្លែកអីតែអូនចូលចិត្តបង្កាច់បង្ខូចគេទាំងដែលរឿងវា មិនពិតដូចអូននិយាយទេអញ្ចឹងដល់វគ្គបងម្ដងណាអូន អូនធ្វើនេះក្នុងបំណងអ្វីបងអត់ដឹងទេ តែបងមានសិទ្ធិ like និយាយអីដែលជាការពិតប៉ុណ្ណោះអូនផុសវីដេអូក្នុង TikTok ចង់បាន like បាន share ចង់បានបេះដូងពីបងប្អូនព្រោះបងប្អូនអត់ដែលស្គាល់អូនទេអូន ចង់ល្បី តែ សម្រាប់បងទាំងពីរវិញ ភាពល្បីល្បាញបងធ្លាប់ស្គាល់ហើយបងគ្រាន់តែចង់បានភាពយុត្តិធម៌និងភាពស្អាតស្អំរបស់បង ទាំងពីរនាក់មកវិញតែប៉ុណ្ណោះ ជួបគ្នា នៅយប់ថ្ងៃ អាទិត្យទី5ក្នុងកាឡាយ ចាទោះបី ជានារីខាងលើនិយាយនៅក្នុង TikTok មិនទាន់សម្ដៅបញ្ចេញឈ្មោះថាជាតារារូបណា ដែលលក់គ្រឿងកន្លែងឲ្យខ្លួនប៉ុន្តែគេបានឃើញអ្នកនាងយុធរដ្ឋាចេញមុខបែបនេះយើងមានតែរងចាំមើលនៅថ្ងៃស្អែកថ្ងៃទី5ថាតើអ្នកនាងយុធរដ្ឋានឹងនិយាយបែបណាចំពោះរឿងនេះដែលអ្នកដែលទិញនេះតាមមើលគាត់មិនមែនរស់នៅក្នុងស្រុកខ្មែរយើងទេអាចរស់នៅ USA